អឺកណាតៈកូន ថាហេតុអ្វីបានមនុស្សស្រឡាញ់ភេទដូចគ្នា នៅសកលវិទ្យាល័យសួរកណានេះសួរសំណួរនេះតាមវិទ្យាសាស្ត្រនិយាយពី Zen មកពី Zen ហ្នឹងវាបញ្ហា Z ណា Zen ហើយបើយើងនិយាយពីឧបនិស្ស័យអានឹងវាធ្លាប់សំមក ព្រោះសេចក្តីស្រឡាញ់វាកើតដោយហេតុពីពពេសន្និវេសេនៈ1ហើយនិងបច្ចុប្បន្នសន្និវេសេនៈអឺការរស់នៅធ្លាប់អាស្រ័យជាមួយគ្នាពីពពជាតិមកនឹងមួយហើយនឹងការធ្វើប្រយោជន៍ដល់គ្នានៅបច្ចុប្បន្ននឹងតែម្ដង វាអត់មានអីទេអានឹងនិយាយពីឧបនិស្ស័យដែលផ្សំដោយការធ្លាប់នៅជាមួយគ្នាឬក៏ធ្វើប្រយោជន៍បច្ចុប្បន្នដល់គ្នាហើយបើវិជាសាស្ត្រនិយាយពីអឺ Zen ពីអីនោះធ្លាប់លើគេនិយាយបើគាត់នៅមាន អីចម្លែកទេនោះកិលេសសរុបទៅ ប្រុសស្រីក្រាន់សន្មត់ដកតែកិលេសចេញមកស្អីក៏លែងស្រឡាញ់ដែរស្រីក៏លែងស្រឡាញ់ប្រុសក៏លែងស្រឡាញ់ ហើយរឿងនោះអត់មានអីចម្លែកទេប្រុសហើយស្រីដូចគ្នាស្រីដូចគ្នាប្រុសដូចគ្នាមានតាំងពីសម័យព្រះមកម៉េះមុនសម័យព្រះក៏មានដែរបើអញ្ចឹងឯងបាននិយាយពីទ្វាមាក់មានដល់30ប្រុសហើយប្រុសហ្នឹងក៏មានព្រឹកចឹងសាមញ្ញធម្មតាបាក់សីកៃឡាមិននឹងឈ្មោះពិតយ៉ាងម៉េចទេបើនៅសួរអញ្ចឹងមកអឺឈ្មោះប្រើក្រៅខ្ញុំណាសុំសួរលោកម្ចាស់សពថ្ងៃនេះ យើងមិនអាចដឹងថា សង្ឃអង្គណា មានចិត្តបរិសុទ្ធឬមិនបរិសុទ្ធទេ គួរធ្វើចិត្តបែបណា ពេលធ្វើបុណ្យជាមួយសង្ឃទាំងនៅក្នុងវត្ត និងតាមការដើរបបណ្ឌបាតអឺដំបងអាត្មាមុននឹងឆ្លើយថាគួរធ្វើចិត្តយ៉ាងណាអាត្មាចង់និយាយជាទូទៅថាសេរីភាព របស់យើងអត់មានអ្នកណាបង្ខំទេកុំបង្ខំខ្លួនឯងឲ្យធ្វើអ្វីដែលយើងមិនចង់យើងទៅវត្តទៅអីក៏ដោយប្រគេនចង្ហាន់លោកក៏ដោយកុំបង្ខំខ្លួនឯងទៅធ្វើអ្វីដែលខ្លួនឯងមិនចង់កុំដឹងជាទ្រាំទៅជាទ្រាំប្រគេនទៅអីថាណូ វាជាសេរីភាពរបស់យើងម្នាក់ម្នាក់ណាត្រូវមានសេរីភាពក្នុងការសម្រេចចិត្តថាគូប្រកេនឬអត់មិនពេញចិត្តកុំប្រកេនមិនពេញចិត្តកុំធ្វើបន់ជាមួយហ្នឹងហើយពួកព្រោះតែកាលណាយើងមិនពេញចិត្តឲ្យធ្វើវាមានជ្រះថ្លាណាដល់អត់ជ្រះថ្លាហ្នឹងធ្វើទៅអីកុំធ្វើ តែលក្ខណៈបុគ្គលខ្លះទៀតគាត់មានចិត្តខ្ពស់គាត់មិនមិននៅ ក្នុងអាការពេញចិត្តឬមិនពេញចិត្តទេគាត់មានចិត្តខ្ពស់ឧទាហរណ៍ថាគាត់មើលវត្តហ្នឹងមានសម្បត្តិគរុផនច្រើន ហើយក៏មិនមានអ្នកណាមកបួសចាំថែរក្សាវត្តនឹងដែរហើយមានលោកតាមួយអង្គហ្នឹងលោកមើលថែរបស់ហ្នឹង សម្រាប់ទីមួយក៏ជាតំណាងរបស់ខ្មែរយើងតំណាងវប្បធម៌ខ្មែរយើងអីហ្នឹងគាត់គិតទេគាត់គិតរឿងផ្សេងទេគាត់មិនគិតថាលោកនឹងល្អឬមិនល្អរឿងបុគ្គលរបស់ខ្លួន លោកទេយើងកាលរហូតដល់ទៅលោកឆាន់បាយល្ងាចអីទៅទៀតចុះឧទាហរណ៍ចឹងគឺរបស់លោកប៉ុន្តែលោកឃើញប្រយោជន៍មួយយ៉ាងឃើញលោកនៅចាំវត្តថែរក្សាវត្តហ្នឹងគាត់នៅតែឲ្យបាយឆាន់ចឹង ប៉ិនឲ្យនឹងក្នុងន័យផ្សេងទេមិនមែនឲ្យដោយជ្រះថ្លាទេក៏មិនគ្រប់គ្រងឲ្យលោកធ្វើអាក្រក់ដែរតែគាត់គិតរឿងផ្សេងទេអាហ្នឹងមួយយ៉ាងរបស់គាត់ដែរគាត់មិនឲ្យគ្រប់គ្រងឲ្យលោកធ្វើអាក្រក់ណាប៉ុន្តែលោកនឹងនៅប្រើប្រាស់ប្រយោជន៍បាន នៅជួយមើលវត្តហ្នឹងបើបើអត់លោកវត្តហ្នឹងគេបិទឧទាហរណ៍ថាគាត់គិតអញ្ចឹងណាដូចនៅស្រុកនេះអញ្ចឹង ជាងកើតទៅអត់លោកគេអាចបិទមែនណាវត្តណាអញ្ចឹងគាត់ឲ្យបាយឆាន់គាត់មិនមែនជ្រះថ្លាទេតែគាត់ខ្លាចបាត់វត្តគាត់គិតថ្ងៃក្រោយគង់មានអ្នកលោកឯណាមកក្រោយទៀតគាត់រសាវត្តទុកសិនអញ្ចឹងអ្វីដែលយើងមើលពីចម្ងាយហ្នឹងយើងអត់ដឹងទេអាជំរូវចិត្តគាត់យ៉ាងម៉េចហ្នឹងយើងអត់ដឹងទេចឹងការឲ្យស្រេចនៅលើយើងហើយគាត់ហ្នឹងក៏ស្រេចលើគាត់ដែរគាត់ឲ្យរឿងរបស់គាត់គាត់គិតឃើញថាល្អគាត់ឲ្យ ប៉ុន្តែរឿងគ្រប់គ្រងរឿងរឿងលោកធ្វើខុសគាត់អត់គ្រប់គ្រងប៉ុន្តែគាត់ឃើញប្រយោជន៍ផ្សេងគាត់សម្លឹងប្រយោជន៍ផ្សេងហ្នឹងរឿងរបស់គាត់ទៀតប៉ុន្តែបើយើងមិនសម្លឹងឃើញប្រយោជន៍អីប្រយោជន៍រួមនៅក្នុងនឹងឬក៏ស្អីទេ បើមិនពេញចិត្តកុំធ្វើកុំធ្វើបើមិនពេញចិត្តកុំធ្វើកុំអត់ដឹងចេះយោបាយទៅហើយមកវិញនិយាយដើមទេយោបាយទៅទេបើមិនពេញចិត្តទៅធ្វើអីចេះឆ្ងល់កុំទៅទៅណាកុំឲ្យវាពិបាក សមេតសេងសួរថា មិត្តខ្ញុំកណានិយាយថា អ្នកធ្វើបន់ច្រើនអត់មានកូនទេព្រោះកូនខ្លាចបន់អត់ហ៊ានមកតោងទេ សំណួរនេះថ្មអឺអត់ដឹងថាត្រូវបកស្រាយឬអត់ទេវាបកស្រាយឲ្យគាត់យល់ក៏មិនបានទេគណៈ ស្ដាប់សំណួរមកដឹងតែគាត់អត់ស្ដាប់ធរហើយគាត់ក៏ឲ្យនិយមន័យប៉ុននឹងវាមិនត្រូវដែរធ្វើប៉ុនច្រើនមិនហ៊ានតោងទេ មានន័យថាមនុស្សល្អអត់កូនទេអញ្ចឹងមានតែមនុស្សអាក្រក់ពាក្យថាប៉ុននឹងប្រែថាល្អប៉ុន្តែមនុស្សដែលយល់ថាប៉ុននឹងវាទៅ ជាចង្រៃមិញរាល់ថ្ងៃគេ យល់ថាប៉ុននឹងគឺពិធី ពិធីបុណ្យនេះពិធីបុណ្យនោះ ទៅចូលរួមបុណ្យនេះទៅចូលរួមបុណ្យនោះអានឹងគេហៅថាធ្វើបុណ្យប៉ុន្តែធាតបុណ្យគឺជាការសាងភាពល្អនៅក្នុងចិត្តរបស់មនុស្សនិយាយល្អធ្វើល្អគិតល្អមនុស្សហ្នឹងគេហៅមនុស្សមានបុណ្យធ្វើល្អនិយាយល្អគិតល្អល្អអីខ្លះនៅក្នុងកម្មបត្តិគេនេះ មិនសម្លាប់មិនលួច មិនប្រព្រឹត្តខុសលើប្តីលើប្រពន្ធអ្នកដទៃមិននិយាយកុហកមិនផឹកគ្រឿងសង្វឹងខ្សែបគ្រឿងញៀនអីជាដើមអអានឹងកណ្ដបញ្ចូលហ្នឹងកម្មបត្តិ3កាយកម្ម3ចៃកម្ម4មិនកុហកមិនញុះញង់មិនបោកប្រាស់មិនញុះញង់មិនជេរបតិចផ្ដាសាមិននិយាយពាក្យរយរែកឥតប្រយោជន៍អានឹងផ្នែកវាចាហើយផ្នែក ផ្លូវចិត្តវិញគឺ មិនសម្លឹងរំពេដោយគំនិតអាក្រក់ចង់បានទ្រព្យសម្បត្តិអ្នកដតីដោយគំនិតទុច្ចរិតមិនចង់អាឃាតព្យាបាទអ្នកដតីដោយ គុំគួនខ្លាំងខ្លាំងហើយនឹងមិនមាន មិច្ឆាទិដ្ឋិមិនយល់ខុសផ្ទុយមកវិញ បើមិនតមកនឹងទេវាคล้ายជាមនុស្សសម្លាប់គេ លួចទ្រពគេ ប្រព្រឹត្តលើកូនប្រពន្ធគេ កុហកគេញុះញង់គេជេរបចោគេនិយាយពាក្យអត់ប្រយោជន៍ចង់បានទ្របគេព្យាបាទគេហើយនឹងយល់ខុសអញ្ចឹងមានកូនតែមនុស្សបែបហ្នឹងចុះមនុស្សមិនសម្លាប់គេអត់មានកូនទេមនុស្សអត់លួចទ្របគេមិនមានកូនទេតួសភាវៈល្អហ្នឹងឯងដែលជាតួប៉ុនប្រចាំជីវិតយើងរាល់ថ្ងៃនេះយើងឲ្យអា concept ប៉ុនហ្នឹងវាអត់ត្រូវទេរាល់ថ្ងៃហ្នឹង ឬថាប៉ុននឹងខ្លាចរៀងខ្លួនហ្មងយើងធ្វើតែពិធីយើងអត់ធ្វើប៉ុនប៉ុនគឺការធ្វើល្អនឹងឯងនឹងហើយឥឡូវយើង ទៅរកប្រពន្ធខ្ញុំ ចង់បានប្រពន្ធអត់ប៉ុនអើប្រពន្ធអត់ប៉ុនគឺប្រពន្ធប្រពន្ធដែលអឺសម្លាប់លួចគេ ផិតក្បត់ណាផិតប្តីហ្នឹងហ្នឹងយើងអត់ចង់បានប្រពន្ធដែលមានប៉ុនក្នុងចិត្តណា កុហកញុះញង់ជេរបចោចង់បានអញ្ចឹងអើយចឹងបានណាអាត្មាមិនដឹងថាត្រូវប្រើពេលប្រមាណឆ្នាំទៀតដើម្បីបញ្យល់ឲ្យមនុស្សយល់ពាក្យថាប៉ុននឹងសោះពួកប៉ុនរាល់ថ្ងៃតើលឺមេក្រូថាមែនទេបើយើងនិយាយចឹងសម័យព្រះឯណាមានមេក្រូ ទេធ្វើបន់ដល់ធ្វើរោងបន់ថាសម័យពីដើមពីណាដែលធ្វើរោងបន់ពពុទ្ធបរិញ្ញាឲ្យមនុស្សធ្វើបន់គឺឲ្យមនុស្សរៀនគិតល្អនិយាយល្អធ្វើល្អអាហ្នឹងឯងហៅថាមនុស្សមានបន់យើងទៅរកប្រពន្ធក៏ចង់បានតែប្រពន្ធល្អអាប្រពន្ធល្អហ្នឹងហើយប្រពន្ធមានបន់នោះយើងទៅរកប្តីថាចង់បានប្តីល្អទៀតថាប្តីល្អហ្នឹងហើយអាល្អហ្នឹងហើយបន់នោះបន់ប្រែតែល្អល្អប្រែតែបន់ហ្នឹងហើយប៉ុន្តែយើង ដឹងតំណែងប៉ុនរាល់ថ្ងៃតោះឃើញប្រូក្រាមប៉ុនបានយើងហៅថាប៉ុនឃើញទេតែអញ្ចឹងយើងឲ្យនិយមន័យខុសដល់ឃើញពីណាដើរប៉ុនញឹកញឹកមនុស្សជញ្ញមួយប៉ុនមិនប្រកាសទេណាអ្នកដើរប៉ុនញឹកញឹកមិនប្រកាសថាមានប៉ុនទេណាមិនប្រកាសទេចិត្តរបស់គាត់នឹងមិនយល់ប៉ុនពិតប្រកាសទេជួនកាលព្រោះគាត់ទៅស្ដាប់អត់អត់ស្ដាប់ពីមេរៀនពុទ្ធពិតពិតប៉ុណ្ណឹង ទៅស្ដាប់តាពាកបញ្ចោហ្នឹង អធ្វើអញ្ចេះទៅកាត់ឋានសួនចេះចេះចេះចេះចេះចេះកាត់ជាតិក្រោយចុះចុះចុះចូលទៅ ចូលប៉ុនដាក់ឲ្យច្រើនជាង គេទៀតផងមែនទេចូលនឹងទៅយកមុខជាប់ទូទាស់អឺសីលវតីទូចអតូចសីលវតីតូចសួរថាតើនិព្វាន មានបទថាមិនជ្រលោកច្រឡំដោយ សង្ខារមានន័យថាយោដូចមួយដេចបើចិត្តនីមួយៗសុទ្ធតែមានសង្ខារ និយាយដោយខ្លី គឺនិព្វានមិនមែនសង្ខារនឹងឯងហើយសង្ខារមិនមែនចិត្តណា អាសំទោសនិព្វានមិនមែនចិត្តឯណាពួកបរមត្ថធម៌មាន4មានចិត្តចេតសិករូបនិព្វានហើយ3ជាសង្ខារនិព្វានជាវិសង្ខារឃើញទេប្រះចាកសង្ខារនៃនឹងចឹងមិនច្រឡោកច្រឡំគឺវាអសមូលបណ្ណៈ មិនជាលោកច្រឡំមានន័យថាវាអត់មានសម្បយុទ្ធដែលការកើតរលត់ទេអត់ទេនិព្វានមិនមានការកើតរលត់ទេដែលសង្ខារមានការកើតរលត់ខ្ញុំកណាសួរព្រះអង្គបន្តិចដើម្បីរក្សាពុទ្ធសាសនាឲ្យគង់វង្សយូរអង្វែងនិងមានតម្លៃគួរឲ្យគោរពអត់ឃើញសួរថាម៉េចផងចង់ធ្វើម៉េចឯងដើម្បីរក្សារក្សាគឺការសិក្សាការគោរពប្រតិបត្តិនឹងឯងជាពិសេសយល់ដឹង យល់ដឹងនឹងសំខាន់ណាថាមានអីក្នុងនឹងហើយបើសិនរសាដូចរសាប្រអប់ មួយទុកទេមិនបាច់សាទេអានឹងជាអៀតផ្ទះយើងយកមកប្រើមិនកើតណាដូចឆ្នាំមកទូនៅផ្ទះអញ្ចឹងបើយើងប្រើអត់កើតទោះបីឆ្នាំថ្លៃក៏ដោយនឹងទុកទៅអីផងមិនចេះប្រើផងចោលទៅលក់ចោលទៅពុទ្ធសាសនាក៏ដោយបើខណៈយកនាមជាពុទ្ធសាសនាបើយើងប្រើអត់កើតនឹងនឹងយកឈ្មោះជាពុទ្ធបរិស័ទនឹងយកមកទៅធ្វើអីផង អឺសុភៈតាំងសុភៈតាំងសួរថា កម្មកុសលអកុសលមិនមែនជារបស់យើង ឬយ៉ាងណា បើអ្វីអ្វីសុទ្ធតែមិនមែនរបស់យើង មិនមែនរបស់បុគ្គលណាមួយសូមបងជួយបកស្រាយឥឡូវអាត្មាអាត្មាបញ្យល់ពីម៉ាស៊ីនបន្តិចណាម៉ាស៊ីនណាភ្លើងហើយនឹងម៉ាស៊ីនណាជារបស់ណាណា ចរន្តភ្លើងហើយនឹងម៉ាស៊ីនណា ណាជារបស់ណាណាដិលម៉ូជារបស់ភ្លើងឬក៏ភ្លើងបោះដិលម៉ូឬក៏ប្រេងជារបស់ស្អីឥឡូវមកមកតួម៉ាស៊ីនដែលកើតទៅ ជាចរន្តភ្លើងមួយហ្នឹងតើណាជារបស់ណាណាឥឡូវយើងយកតួម៉ាស៊ីនហ្នឹងហើយឯណាទៅ ជាតួខ្លួនរបស់ម៉ាស៊ីនដែលថាអានេះ របស់អានេះអានេះរបស់អានោះវាអត់មាន វាមានតែបំណែកផ្សេងផ្សេងគ្នានៃម៉ាស៊ីនហ្នឹងប៉ុន្តែ ដល់កាលណាយើងដាក់គុំចូលគ្នាទៅហឹមហើយវាមានប្រតិកម្មទៅវាឆេះទៅវាចេញភ្លើងទៅហើយសួរថាឥឡូវណាបោះណាណាណាបោះណាណាវារណាបោះណាណាវាអត់ឃើញវាអត់មានទេក្នុងខ្លួនយើង ដូចគ្នាអញ្ចឹងដែរវិញ្ញាណក៏មិនមែនបោះរូបរូបក៏មិនមែនបោះវិញ្ញាណ កុសលក៏មិនមែនរបស់នរណាដែរវាជាធាតមួយកើតឡើងហេតុបច្ច័យគ្រប់គ្រាន់វាកើតកើតនឹង រូបមិនល្អឬគេជេរបដិខៈកើតឡើងភ្លាមហើយតាមដែលធម្មតាហ្នឹងយើងស្ដាប់ធម៌ខ្លះយើងហ្នឹងខ្ញុំចង់ឲ្យចិត្តនឹងស្ងប់ចង់ឲ្យចិត្តនឹងមានការអត់ធន់ប៉ុនវាចិត្តតែទ្រាំបាននេះវាមាននៅលើយើងឯណាវាត្រូវខឹងខឹងហើយដូចម៉ាស៊ីនហ្នឹងវាត្រូវឆេះឆេះហើយ នៅសាំងមានយើងប្រឆេះវាប្រឆេះអញ្ចឹងអញ្ចឹងឯងកុសលមានអកុសលមានប៉ុន្តែ អ្នកអ្នកអ្នកនឹងវាអត់មានទេ អ្នកនឹងហៅកាន់ហៅទេដោយម៉ាស៊ីនអញ្ចឹងកូបូតាទៅម៉ាស៊ីនបេកលាទៅម៉ាស៊ីន BS ទៅម៉ាស៊ីនឡាន ទៅម៉ាស៊ីនត្រាក់តួទៅទៅសួរវាមកវាតែស្គាល់ខ្លួនវាជាស្អីដែកកស៊ូប្រេងវាមានស្អី ក្នុងនឹងវាមានអីទេវាមានអីទេអញ្ចឹងបាននៅក្នុងខ្លួនយើងហ្នឹងក៏ម៉ាស៊ីនដែរធោហៅថាសរីរៈយន្តយន្តគឺសរីរៈវាខណ្ឌលើសម៉ាស៊ីនត្រង់តែមានវិញ្ញាណអាស្រ័យតែប៉ុណ្ណឹងអញ្ចឹងឯងតាប៉ុន្តែការប្រកាន់ដែរវាច្រឡំច្រឡំអញឯងអញឯងឆ្លោះគ្នានោះណាវាច្រឡំទេហ្នឹងហៅថាទិដ្ឋិវបលាស់សញ្ញាវបលាស់ចាំខុសអញ្ចឹងបានលើកឧទាហរណ៍រឿងមួយឧទាហរណ៍ អឺដើម្បីឲ្យយើងថាឯណាអញពិតប្រកបណារស់អញតាណាឲ្យឃើញគាត់ឧទាហរណ៍ទេអាហ្នឹងអឺបរោះម្នាក់ហ្នឹងគាត់គាត់ខ្លាចខ្មោចមែនតែនខ្លាចខ្មោចហើយដល់ពេលអឺគាត់ដើរពេលយប់ទៅនៅព្រៃស្ងាត់ឃើញយៈមួយ លីសាកសពមនុស្សមួយមក បំរុងនឹងស៊ីហ្នឹងក៏រឿងឧទាហរណ៍ទេណា ដល់រយៈមួយទៀតមកដណ្ដើម ដល់មកដណ្ដើមឆ្លោះគ្នាអ្នកយកសពមកនឹងថាបោះអញរយៈមកក្រោយថាបោះអញដណ្ដើមគ្នាចលឹងចលឹងមនុស្សបរោះហ្នឹងវាវាភ្លេចខ្លាចខ្មោចទៅឃើញរឿងអយុត្តិធម៌ដូចចឹងទៅក៏ចូលទៅថាខ្ញុំ ធ្វើសាកសីឲ្យ វាភ្លេចរឿងខ្លាចខ្មោចទៅណាដល់ពេលដល់ពេលចឹងទៅរយៈ ពីហ្នឹងឲ្យធ្វើសាក់សីឲ្យណែខ្ញុំឃើញលបងខាងនេះអ្នកអ្នកយកមកទេសពហ្នឹងលបងខាងនេះមកក្រោយទេកុំដដើមគេអញ្ចឹងយៈអ្នកលីមកហ្នឹងឈ្នះដល់យៈមកក្រោយខឹងបរោះហ្នឹងដល់ខឹងស្ទុះវឹងទៅដកដៃបរោះហ្នឹងមួយយកមកបរិភោគអញ្ចឹងបរោះហ្នឹងក៏ឈឺចុកចាប់បាត់ដៃយៈមួយដែលដែលឈ្នះក្តីហ្នឹងអាណិតអីបរោះនេះដោយសារតែជួយ ដោយសារតែជួយយករោគយុទ្ធធរឲ្យអញបានត្រូវដាច់ដៃនឹងមានអីសងវិញទៅដកដៃខ្មោចដៃសពហ្នឹងយកមកតឲ្យវិញចឹងទៅយកនោះស្ទុះទៅដកដៃមួយទៀតយកមួយទៀតនឹងចេះតែអាណិតចេះយកដៃសពហ្នឹងយកមកតឲ្យវិញដកជើងយកជើងសពមកតឲ្យវិញដករេញក្បាលយកក្បាលសពហ្នឹងមកតឲ្យវិញលូកយកបេះដូងក៏យកបេះដូងខ្មោចមកតដាក់ឲ្យវិញ និយាយរួមមកខ្លួនហ្នឹងអយៈនោះស៊ីទាំងអស់ហើយក៏យកអាសាកសពមកដាក់ឲ្យម្ដងបន្តិចម្ដងបន្តិចម្ដងបន្តិចដោទាំងអស់ដោទាំងអស់ទៅគាត់ហ្នឹងក៏ដើរទៅផ្ទះទៅមិនដឹងថាខ្លួនឯងជាស្អីផងឃើញទេកាលមុនខ្លាចខ្មោចខ្លាចសាកសពហ្នឹងចិត្តអាស្រ័យនៅ វត្ថុណាក៏សម្គាល់ថាអាហ្នឹងរបស់អញរបស់អញវាគ្រាន់តែសម្គាល់ថាអាហ្នឹងដោយរាល់ថ្ងៃអញ្ចឹងគេផ្លាស់បេះដូងបានផ្លាស់កលៀនបាន kidney ហ៎ដាក់បេះដូងគេហ្នឹង យើងដូចថ្ងៃអ្នកផ្លាស់បេះដូងអីចឹងខ្លះគេផ្លាស់ថ្លើមទៅទៀតឃើញទេគាត់ជួនកាលគាត់មិនបានគិតថាថ្លើម គេគាត់ថាថ្លើមខ្ញុំទេណាថ្លើមខ្ញុំនឹងដូរតាគាត់ថាថ្លើមខ្ញុំទេណាឃើញទេគាត់ស្មានថាថ្លើមថ្លើមនឹងខ្លួនគាត់តាំងពីដើមថ្លើមខ្ញុំដូរតែវានៅតែខ្ញុំនៅក្នុងថ្លើមនោះទៅទៀតទៅបានថា ចិត្តនឹងវាប្រកាន់ស្អិតនឹងរបស់ណាវាប្រកាន់របស់នឹងថាជាខ្លួនថាជារបស់ខ្លួនទៅតាមពិតវាអត់ទេអត់ទេ ធៀបពិតវាអត់ទេប៉ុន្តែសត្វលោកយើងវែងតែនឹងឯងនឹងប៉ុនកម្មមានណាកុសលកម្មមានដូចខ្មែរប្រៀបធៀបពីម៉ាស៊ីនអញ្ចឹងថាធម្មពលនឹងមានវាវាឆេះអញ្ចឹងមានប៉ុន្តែភ្លើងនឹងជារបស់ស្អីជារបស់ប៊ូស៊ីជារបស់ប៊ីស្តុងជារបស់កងយងជារបស់សប៉ាប់ជារបស់ផ្នែកណាមួយនៃម៉ាស៊ីននឹងវាអត់ទេ ទេខិនថាវាសំគ្រប់ទៅវាឆេះទៅចិត្តដូចធម្មពលចឹងចិត្តដូចធម្មពលភ្លើងចឹងហើយនៅពេលដែលម៉ាស៊ីនហ្នឹងវាខូចអសដងតាណាមួយអាភ្លើងហ្នឹងលែងឆេះដូចរូបកាយយើងវាខូចទីអាស្រ័យរបស់ចិត្តហ្នឹងចិត្តហ្នឹងវាលែងកើតវាមិនដែលថារូបអញឯណាទៀតផងសួរថាហេតុអ្វីមានការនិយាយថា មានគ្រោះក្នុងឆ្នាំណាមួយគួរមានវិធីយ៉ាងណា គ្រោះនឹងគ្រោះថ្នាក់អឺវាត្រូវហ៎គ្រោះថ្នាក់គង់តែមានអាមាមិញដោតដោតអឺដោយភ្លើងបងណាដោយយើងវាតឹងពេករុញទៅនេះចិត្តរយៈកញ្ចក់មួយឈាមគ្រោះមិញនឹងគ្រោះបើភ្លេចមើលក្បួនវាគ្រោះមានគ្រប់តែគ្នានឹងគ្រោះយើងចង់និយាយចំពោះរឿងចង្រៃរឿងស្អីស្អីវាត្រូវតែមានហើយវាអីវាគ្មានវិធីទេ កើតមកហើយយកយកជីវិតដែលសម្រាប់កើតទុកនឹងមកជាមួយហើយយើងទៅចង់អត់កើតទុកមិនកន្លែងចង្រៃមែនទែនគឺបញ្ចខណ្ឌហ្នឹងហើយរូបកាយចិត្តវិញ្ញាណយើងជីវិតយើងរាល់ថ្ងៃហ្នឹងមេចង្រៃធំអាហ្នឹងនាំចង្រៃមកអាហ្នឹងចង្រៃមាននៅខាងក្រៅឯងចង្រៃគឺនេះរូបរាង កាយជីវិតយើងហ្នឹងមេចង្រៃអឺបើអត់វត្តមានរបស់ហ្នឹងទេ យើងមានមកទៅមួយគេណារាល់ថ្ងៃណាយើងមានទៅទៅមួយអ្នកណា ឧទាហរណ៍ថាយើងដើរដើរទៅជួបគឺជួអាចចោលព្រៃទៅជន់អាចគេងព្រៃទុខឹងជេអានេះជួហ៊ុយណាណីទៀតហើយសួរតែបើយើងមិនដើរទៅនឹងមានជន់របស់គេស្អីយើងហើយបើមិនមាន ជើងក៏គ្មានអីជន់ដែរប៉ុន្តែយើងវាមិនសូវបានគិតរឿងខ្លួនឯងរាល់ថ្ងៃហ្នឹងបើយើងដើរតាមបណ្ឌិតណាបណ្ឌិត មិនសូវទៅគេលោកដំបងធ្វើខ្លួនឯង បន្ទាប់មកបង្ហាញជា model ដល់អ្នកដទៃដើម្បី influence someone មានន័យថាជះឥទ្ធិពលខ្លួនឯងនឹងល្អស្អីខ្លះទាំងពាក្យសម្ដីក៏ដោយទាំងការគិតទាំងការពិចារណាទាំងរូបមន្តខ្លួនឯងរកឃើញស្អីវិធីសាស្ត្រនៃការរស់យ៉ាងម៉េចយ៉ាងម៉េចឲ្យទៅជាមនុស្សប្រសើរអីអីអីលោករស់របៀបលោកឲ្យឃើញនិយាយរបៀបលោកឲ្យដឹងឲ្យឲ្យយើងដឹងឲ្យវាជះឥទ្ធិពលទៅសកម្មភាពអីសពគ្រប់ជះពីម្នាក់ទៅច្រើនអ្នក ណាមិនវៃខាងក្រៅមុនទេគឺវៃកំតិចសេចក្តីអាក្រក់ហ្នឹងពីក្នុងខ្លួនឯងមុនហើយតែកាលណារស់ក្នុងធัวឃើញថាអមនុស្សរស់ក្នុងធัวរស់បានប្រសើរអញ្ចឹងដល់ឃើញថាល្អហើយដូចខ្ញុំកណាអាត្មាឆ្លើយទៅបរិស័ទយេស៊ូដែលខំជាយាមសេមកខ្ញុំកណាអាត្មាអញ្ចឹងថា មនុស្សយើងមិនមែនថាមិនទទួលទេ ប្រសិនបើគិតឃើញថាវាល្អពិត វាវាលែងតែបញ្ញារបស់ខ្លួនទៅវាមិនដល់កន្លែងស្អកកន្លែងល្អហ្នឹងបានជាចិត្តតែលឺហើយរំលងទៅលឺហើយវាអស់ទៅជាងកាលក៏មិនបានយកចិត្តទុកដាក់ទៅប៉ិនបើដឹងថានឹងល្អពិតហ្នឹងមានអ្នកទៅដើរហួសឧទាហរណ៍ដូចមនុស្សយល់ថាមាសអញ្ចឹងណាមន់ដែរវាជាដើរហួសមាសតែមនុស្សឃើញថានឹងមាសពិតហើយទៅទៅដើរហួសហ្មងឥឡូវបើបើឃើញថានឹង មាសហេងពេជ្រពិតប្រកាសហើយទៅដើរហួសមិនកើតហើយយើងក៏មិនគួរបទោសទៅរីល្អសឹងអីមិនក៏វាមិនធ្វើទៅបទោសមិនបើគ្នាភ្នែកស្មឹងភ្នែកមន់ហ្នឹងមើលកន្លែងល្អវាមិនឃើញផងហ្នឹងអញ្ចឹងវាអត់បទោសពុទ្ធអត់បទោសចឹងបានប្រោសពេលហ្នឹង បានចាំអ្នកក្រោយទៀតហ្នឹងពុទ្ធក្រោយមកប្រោសទៀតតែចឹងពិភពលោកហ្នឹងតែអញ្ចឹងឯងតែអញ្ចឹង វាមិនចាំបាច់ពីណាមកអាងខ្លួនឯងត្រូវនិយាយមនុស្សឲ្យស្ដាប់ទាំងអស់ no គ្មាននរណាម្នាក់មានសមត្ថភាពទេកុំថាឡើយពុទ្ធព្រះអង្គមិនដែលអះអាងថាព្រះអង្គបង្កើតសត្វលោកសំបីតែព្រះបង្កើតសត្វលោកនោះក៏គ្មានមកប្រោសសត្វលោកអស់ដែរអត់ទេអត់ទេមានខ្លះគេចូលសាសនានេះទៅមានខ្លះគេចូលសាសនានោះទៅខ្លះគេខ្ជិលមានសាសនានោះរឿងរបស់គេឃើញទេមាននរណាមកប្រកំងសត្វលោកបានទាំងអស់គ្មានទេពិភពលោកនោះអត់មានទេ អ្នកខ្លាំងផុតអ្នកអាងថាបង្កើតសត្វលោកហ្នឹងហើយមានប្រោសសត្វលោកបានណាអត់ផងឥឡូវអាត្មាកំពុងចង់ឲ្យព្រះអ្នកបង្កើតសត្វលោកមកប្រោសអាត្មាទៅដាក់កន្លែងដើមវិញអំពូនដឹងធ្វើម៉េចឲ្យព្រះនឹងមកបាច់ទៅដាក់បឹងភ្លើងបាច់ទៅដាក់ឋានសួគ៌ទេទៅដាក់កន្លែងដើមវិញណាអាត្មាគ្មានមករវល់អីជាមួយលោកនេះទៀតទេអញ្ចឹងកើតមកហើយគ្រោះវាត្រូវតែមានហើយគ្រោះឈឺគ្រោះព្រាត់គ្រោះស្លាប់ មានទៅ ទៅនរណាជិះរួចឥឡូវយើងមើលគ្រូអ្នករំដោះគ្រោះហ្នឹងក៏គ្រោះដែរសំណួរពាក់ព័ន្ធនឹងសាសនាទៀតថាតើសាសនា មានអាក្រក់មានល្អទេ ថាសាសនាគ្មានអាក្រក់គ្មាន ល្អអីទេថាល្អក៏មិនបានថាអាក្រក់ក៏មិនបានដែរពូពាក្យសាសនាគ្រាន់តែឈ្មោះតែគ្រាន់តែឈ្មោះគេហៅវាមានទៅកំតិចនានាកើតបណ្ណាវិធីសាស្ត្រដែលមនុស្សគេយកយកសាសនាទៅប្រើទេដែលអាក្រក់ឧទាហរណ៍ទៅបង្កើត ជំនឿអីមួយដល់ងាប់7ថ្ងៃកើតទៀតចឹងទៅដាក់ក្របបែកទៅផ្ទុះទៅក្របចិត្តព្រះមនុស្សអ្នកបង្កើតតាសាសនាអត់បានបង្កើតមនុស្សទេមនុស្សអ្នកបង្កើតសាសនាដោយអ្នកនិពន្ធជនជាតិអាមេរិកកាំងមួយគាត់ថាដូចជំនឿដែលជឿថា God made everything ហ្នឹងបានគាត់អ្នកសរសេរជនជាតិអាមេរិកកាំងគាត់ថាដំបូង first man create God and then God create man គាត់និយាយចឹង ដំបូងឡើយមនុស្សអ្នក create God ហើយបន្ទាប់មកបានគាត់ create man ចង់និយាយថា ដំបូងឡើយនឹងពាក្យថា God អត់មានទេអត់មានទេប៉ុន្តែជំនឿរបស់មនុស្សមនុស្សនឹងបង្កើតជំនឿមួយថា God អ្នកបង្កើតដល់ពេលមនុស្សមានជំនឿថាមាន God បង្កើតក៏វាមានអញ្ចឹងទៅវាមានអញ្ចឹងទៅឃើញទេដំបូងមនុស្សអ្នកបង្កើត God បន្តមកបានបានជំនឿថាគាត់បង្កើតមនុស្សវាចេះតមកទៀតមកចឹងឯងហើយវាមានពីណាដែលជួបគាត់ទោះបីតែថាគាត់រស់ឡើងវិញរស់រស់តែគាត់ទៅគាត់មិនដែលមកផងអាត្មាគ្មានទុភ្ញាក់ផ្អើលទោះបីយេស៊ូវរស់ឡើងវិញក៏ដោយឥឡូវយេស៊ូវនៅឋានសួគ៌មែនតែនក៏ដោយអាត្មាក៏គ្មានភ្ញាក់ផ្អើលអីជាមួយព្រះអង្គដែរបើមានមែនណាមិនមែនទៅថាមិនមានទេប៉ុន្តែ បើទោះជាមានមែនហើយឥឡូវកំពុងនៅឋានសួគ៌ក៏ដោយតែគ្មានអីភ្ញាក់ផ្អើលទេតែបើនៅឋានសួគ៌មានទុកឲ្យមនុស្សបាញ់គ្នាងាប់រាល់ថ្ងៃនោះអាគ្មានទៅគោរពស្អីទេកើតទុកចោលអត់មកមើលផងបើព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គប្រណិពានហើយព្រះអង្គឡើយមានវត្តមាននៅក្នុងលោកនេះអានឹងព្រះអង្គមិនមកអានឹងនឹងធ្វើម៉េចបើព្រះអង្គទៅបាត់ហើយតែបើនៅឯក្នុងអង្គុយស្ងៀមអត់មកមើលផងនិយាយលេងនេះគិតបន្តិចឯនោះសោយសុកក្នុងឋានសួរឲ្យ ចាំមើលអាកូនណាគោរពអញអាណាមិនគោរពអញចិត្តចិត្តវាសាមញ្ញពេកហើយមិនមែនចិត្តព្រះទេអ្នកគោរពយេស៊ូមិនតាន់អាខឹងអាត្មាអីអាត្មាក៏កំពុងតែរងចាំយេស៊ូមកប្រោសអាត្មាដែរប៉ុន្តែមិនឲ្យអាត្មាជួយបង្កើតអាចិតជឿឲ្យអាត្មាមកជួយបង្កើតអាចិតមកគោរពមកអាត្មាមិនទៅរឹងទៅតឹងអីអត់ទេអាត្មាចង់រកតែកន្លែងស្រួលដែរនឹងដូចនិយាយខាងដើមបើវាស្រួលពីណាមិនចង់រកអារឹងស្រួលហ្នឹង គាត់តែជឿអស់បាបដែរគាត់តែជឿអស់ទុកអស់កង្វល់ណាមិនធ្វើស្រួលសឹងអីពិបាកហាត់ពុតទ្រាំជាមួយកិលេសចាំមិនពិបាកស្អីស្រួលស្រួលហើយបើព្រះ ប្រោសមែនអាត្មាចង់ឲ្យប្រោសអាធោ3ឲ្យចេញពីចិត្តអាត្មាអស់កុំឲ្យវាមានទៀតលោភៈទោសៈមោហៈការក្តៅក្រហាយការចំណែនការ គុំគួន អន់ចិត្តយកអានឹងចេញមុនគេយកអានឹងចេញពីចិត្តអាត្មាមុនគេមិនបាច់ឲ្យអាត្មាប្រឹងឲ្យអានឹងខ្ទេចទៅកុំបកកើតអានឹងដាក់ក្នុងចិត្តអាត្មាមកជួយមកជួយយកអានឹងចេញវិញបកកើតមកតែកន្លែងល្អល្អកុំយកអារោភៈទោសៈមោហៈមកដាក់ក្នុងចិត្តអាត្មា ជួយ ជួយអាតនឹងមួយអាត្មាជុកធ្វើអីសឹកទៅគោរពថ្វាយអង្គមមួយថ្ងៃមួយថ្ងៃអូយតើអស់កិលេសក្នុងចិត្តអីថ្មែមិនមែនទៅបង្អាប់ថាសាសនិក អាក្រក់ទេណាមែនទេអាត្មាដូចអាត្មាថាអាត្មាអរគុណអ្នកដែលកំពុងទៅជួយអាត្មាអាត្មាឃើញគាត់ចិត្តល្អបើទោះជាអាត្មាមិនបានសម្ដែងថាអាត្មាគ្រប់គ្រងក៏គាត់នៅតែព្យាយាមបញ្យល់អាត្មាថាគាត់មនុស្សល្អអញ្ចឹងអាត្មានៅតែបើកមើលអញ្ចឹងតែអរគុណត្រឹមគាត់ទេអត់តន់អរគុណព្រះយេស៊ូវព្រះយេស៊ូវមានកាតព្វកិច្ចមួយមកកម្ចាត់ចិត្តអាក្រក់អាត្មាចោលអស់អានឹងអាត្មាគោរព ខ្ញុំកណាសូមសួរថាតើពុទ្ធសាសនាត្រូវបាត់បង់ពីស្រុកខ្មែរដោយសារតែព្រះសង្ឃតែមួយ ឬក៏ហោះសាមញ្ញឬក្រហោះសាមញ្ញឬមកអ្នកពីអ្នកមានអំណាចអឺមពុទ្ធសាសនាវានៅលើ ពុទ្ធសាសនិកណាវានៅលើពុទ្ធសាសនិកឬក៏ពុទ្ធមេមិកជនអ្នកគោរព អ្នកសិក្សាអ្នកប្រតិបត្តិនឹងឯងហើយសមាសភាព នៃពុទ្ធសាសនិកនឹងឬក៏ពុទ្ធមេមិកជនហើយឬក៏ហៅថាពុទ្ធបរិស័ទនឹងសម័យពុទ្ធយើងមាន4គឺភិក្ខុភិក្ខុនីបាសកបាសិកាហើយឥឡូវនេះភិក្ខុភិក្ខុនីវាបាត់ automatically ហើយវានៅភិក្ខុសាមណេរនៅបាសកបាសិកា អញ្ចឹងឧបាសកឧបាសិកានឹងរាប់ចាប់តាំងទាំងអស់នឹងតាំងពីបរិជា តាំងពី មន្ត្រី តាំងពីអីទាំងអស់ដែលជាក្រហោះនឹងហៅថាឧបាសកឧបាសិកាសិទ្ធិកហបតីអីក៏ដោយ សម័យពុទ្ធហៅថាឧបាសកហ្នឹងបណ្ណាក៏ហៅឧបាសិកាអញ្ចឹងទាំងអស់គ្នានឹងឯងទាំងលោកសង្ឃទាំងកុហកនឹងឯងរួមគ្នានឹងឯងយើងមិនបាច់បន្ទោសគ្នានឹងទាំងអស់គ្នានឹងវាគ្មាន អ្នកណាជាងអ្នកណាទេអាហ្នឹងវាទាំងអស់គ្នាតាពូពុទ្ធមិនបានផ្ដេកផ្ដួលទៅលើតណ្ណា តាមមួយមុខឯណា វាទាំងអស់គ្នាបើយើងប្រៀបធៀបនឹងប្រទេសធ្វើតបតាលោកសង្ឃប្រៀបដូចជាទាហានបជាបរិស័ទផ្សេងផ្សេងដូចជាប្រជាពលរដ្ឋប៉ុន្តែវានៅក្នុងសកតុក ជាមួយគ្នាធ្វើបិទតែមិនមិនបានចូលរួមក្នុងសមរភូមិទាំងអស់គ្នាក៏ នៅតែក្នុងការងារជួយជំរុញទាំងអស់គ្នានឹងពូសុកទុកទាំងអស់គ្នាងាប់ងាប់ទាំងអស់គ្នា រីចម្រើនរីចម្រើនទាំងអស់គ្នា យើង ច្រើនតែមិនបាន ធ្វើទួនាទីខ្លួនឯងយើងច្រើនបន្ទោសគ្នា ច្រើនជាងរាល់ថ្ងៃ តាំងពីនេះពីណាមកទួនាទី ខ្លួនឯងយើងមិនសូវបានធ្វើឧទាហរណ៍ថាក្នុងនាម ជាបាសកបាសិកាល្អគឺត្រូវតម្រង់ទិដ្ឋិនឹងឲ្យត្រង់ ហៅថាសទ្ធាហោតិហ្នឹងគឺសទ្ធាជឿជាក់ច្បាស់លាស់ទៅលើកម្មនិងផលហ្នឹងវាមិនមែនជឿងប់ដោយអធិមោខៈទេមិនមែនទេជឿជាក់ដោយការពិចារណាមិនមែនជឿល្ងិតទេណាពាក្យជឿហ្នឹងយើងកុំជាប់ជាមួយនឹងដេញជឿអត់គិតណាព្រោះកន្លែងខ្លះ វាត្រូវជឿជាក់ដែរអ្វីត្បិតថាបញ្ញាយើងវាពលអត់ត្រូវបើយើងចាំបញ្ញាពលត្រូវតែហ្មងហ្នឹងយើងធ្វើអីមិនកើតទេវាអាចប្រមើលមើលបាន អាចជឿទុកចិត្តបានឧទាហរណ៍អឺក្នុងថ្ងៃអនាគតហ្នឹងយើងមិនអាចដឹងច្បាស់100%ថាវាអញ្ចឹងមែនទេយើងទៅមិនតាន់ដល់ទេ ប៉ុន្តែតាមការពិសោធន៍រាល់ថ្ងៃនឹងយើងអាចប៉ាន់ស្មានបានយើងជឿជាក់ទុកក្នុងចិត្តថាវាពិតជាអញ្ចឹងទោះខុសក៏ខុសតិចតួចចឹងហើយបានជំនឿវាមាន2មានជឿខុសមានជឿត្រូវនឹងតែថាជឿត្រូវគឺវាប្រសូតចេញពីការពិចារណាណាដូចនៅក្នុងបុគ្គលខ្លះចឹងយើងត្រូវជឿជាក់លើគាត់ដែរអ្វីត្បិតតែយើងមិននៅក្នុងចិត្តរបស់គាត់ទេទោះបីយើងថាស្គាល់ចិត្តស្គាល់ថ្លើមគ្នាណាស់ហ្នឹង តាមពិតក៏យើងមិនអាចតាមទាន់គណៈចិត្តរបស់គាត់ទាំងអស់ដែរប៉ុន្តែយើងអាចជឿជាក់គាត់បានកន្លែងខ្លះណាឧទាហរណ៍ដូចស្ដាប់ធัวអញ្ចឹងវាត្រូវមានសទ្ធាពីដំបូងមកសទ្ធាដាក់ចិត្តស្ដាប់ហ្នឹងដោយការគោរពដោយការជ្រះថ្លាដោយការទុកចិត្តនិងសទ្ធានឹងសទ្ធាថ្នាក់មហាកុសលធម្មតា បើសទ្ធាពលត្រូវអីនោះវាទល់តែថ្នាក់វិបស្សនាដល់សទ្ធាគិតពិចារណាសាមញ្ញធម្មតាវាឲ្យទៅពលត្រូវអាម៉េចអានោះបើមិនប្រែទៅជឿជាក់ប្រែថាអាម៉េចអានោះសទ្ធាពលត្រូវនឹងវាទល់តែអរិយបុគ្គលអរិយបុគ្គលនឹងមិនបាច់ចាំសង្ឃឹមលើនរណាទៀតទេគឺបើកភ្នែកបញ្ញា ហើយ ថាស្អីថានឹងហ្មងទៅខ្លួនឯងហ្មង Mm-hmm. ចឹងបានសទ្ធានឹងវា មាន ពេលខ្លះប្រះចាកបញ្ញា ពេលខ្លះប្រកបដោយបញ្ញាសទ្ធាណាមិនចិត្តឆ្លាតរហូតទេសទ្ធានឹងនោះគណៈខ្លះក៏អត់បញ្ញាដែរគាត់តែជ្រះថ្លាសบายចិត្តឧទាហរណ៍ដូចពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងដំបូងឡើយព្រះអង្គសម្ដែងថាទ្វារនៃព្រះនិព្វានបើកហើយសត្វលោកដែលមាន សទ្ធាចូលសត្វមានដែលមានតិចនេះចូលបញ្ចេញនៅដៃគឺសទ្ធាមកចោះសទ្ធាដាក់ចិត្តស្ដាប់ដំបងហ្នឹងមានតន់យល់អីមានតន់ពលត្រូវអីក៏សទ្ធាដែរធ្វើចិត្តឲ្យវាទន់ដើម្បី ស្ដាប់ទៅឧទាហរណ៍ដូចជាពេលបញ្ចវគិចេញ ពីព្រះសម្មាសម្ពុទ្ធនឹងដោយយល់ថាព្រះអង្គមិនអាចត្រាស់ដឹងបានទេហើយដល់តែព្រះអង្គ ត្រាស់ដឹងព្រះអង្គទៅក៏គិតកាលមិនតន់ឆាន់បាយមិនត្រាស់ផងទម្រាំទៅឆាន់ទៀតហើយតាំងចិត្តឃើញព្រះអង្គមកពីចម្ងាយថាយើងមិនបាច់គោរពមិនបាច់ថ្វាយអង្គមអីទេប៉ុន្តែពេលឃើញព្រះអង្គមកឃើញដំណើរព្រះអង្គយាងយាសព្រះអង្គសគុតសគុំទំនងមិនមែនជាមនុស្សមានភ័យមិនមែនជាមនុស្សកលិខិទេមើលទំនងណាអានឹងមើលទំនងហើយដល់ពេល បានព្រះអង្គត្រាស់ថាតថាគតដែលនិយាយថាតថាគតត្រាស់ដឹងឯណាពីដើមមកនោះណាកាលដែលប្រឹងណាតថាគតក៏មិនដែលបានប្រាប់ថាតថាគតត្រាស់ដឹងដែរតែឥឡូវតថាគតថាត្រាស់ដឹងហើយដាក់ចិត្តស្ដាប់ពេលហ្នឹងជឿទុកចិត្តព្រះអង្គអាគណៈទុកចិត្តហ្នឹងឯងសទ្ធាកន្លែងហ្នឹងជឿដែរតែជឿតាមការសង្កេត ថាព្រះអង្គមិនមែនជាមនុស្សធ្លាប់និយាយកុហកទេឃើញទេប៉ុន្តែអាការត្រាស់ដឹងមិនមិនតាន់ដឹងច្បាស់ទេព្រោះព្រះអង្គអត់តាន់សម្ដែងធួយណានេះយើងមិនអាចប្រែថាពលត្រូវបានទេអាតំណឹងគឺការទុកចិត្តការជឿនឹងឯងដែលយើងជាប់ថាជឿជឿហ្នឹងប៉ុន្តែអញ្ចឹងបានលោក ប្រើ ពាក្យពីរជឿខុសជឿត្រូវជឿខុសមិនជឿយកតែហ្មងមិនបាច់គិតអាហ្នឹងជឿខុសមិច្ឆាទិដ្ឋិទៅជាមួយនឹងអធិមោខៈ ចេះតែជឿត្រូវនោះជឿត្រូវ គឺជឿដោយការពិនិត្យពិចារណាពិច័យមើលពួកយើងវាមិនអាចបញ្ញាយើងចូលគ្រប់រឿងក្នុងបានទេកន្លែងខ្លះយើងត្រូវជឿទុកចិត្តដែរបានទៅទៅរួចជំនឿជឿជាក់ក្នុងចិត្តបានវាទៅបានវាមិនអាចទៅប៉លត្រូវមុនការជឿជាក់មុនការធ្វើទេរឿងប៉លត្រូវវាជាលទ្ធផលទេណា វាទៅលទ្ធផលទេយើងឆ្លោះគ្នារឿងហ្នឹងរាល់ថ្ងៃរឿងសទ្ធាហ្នឹងហ្នឹងយើងមិនហ៊ានប្រែតែជឿទេប្រែតែពលត្រូវតែពលត្រូវវាត្រូវហើយប៉ុន្តែ សម្រាប់អ្នកពិសោធន៍ហើយប៉ុន្តែតាំងពីដើមខឿនទៅនឹងក៏ត្រូវសទ្ធានាំទៅដែរត្រូវជឿជាក់លើបុគ្គលត្រូវជឿជាក់លើនរណាម្នាក់ដែលគាត់និយាយល្អគាត់ធ្វើល្អប៉ុន្តែយើងមិនមែននៅក្នុងគាត់100%ជាងគាត់ទៅអាក្រក់វិញក៏មានដែរ ប៉ុន្តែគាត់ថាគាត់អាចធ្វើឲ្យយើងជ្រះថ្លាបានឲ្យយើងកាន់យកបានឲ្យយើងទៅពិសោធន៍ជាមួយគាត់ឃើញទេសទ្ធានឹងជាលោកិយៈសទ្ធាធម្មតាជឿជាក់ធម្មតាចឹងហើយបានអ្នកប្រាជ្ញយើងប្រែថាជឿនឹងយើងកុំតន់អាថាលោកល្ងងនោះប៉ុន្តែវាលើលើការអธิบายបញ្យលផងសត្យហណៈសទ្ធា ជាធម្មជាតិធ្វើឲ្យវាស្ទុះទៅក្នុងរឿងអីមួយឲ្យវាខ្លាំងឲ្យវាចេញពីអកុសលនឹងចឹង ហើយដល់តែយើងបើកភ្នែកឃើញធម្មចក្រខកឃើញធัวតាមសេចក្តីពិតคล้ายជាអរិយបុគ្គលហើយអានឹងសទ្ធានឹងវាឈប់ជឿហើយណាវាឈប់ជឿនៅណាទៀតហើយអានោះអាចយើងយកពាក្យថាពលត្រូវឬក៏មាន confidence ច្បាស់លាស់ប្រែថាបច្ចៈច្បាស់អានឹងបានសទ្ធាអញ្ចឹងបានព្រោះព្រោះមិនបាច់ណានាំទៀតទេមិនបាច់ណានាំទៀតទេ បាច់ណាបញ្យលទៀតទេឃើញហើយពូប្រអប់នឹងបើកអស់ហើយប៉ុន្តែសទ្ធាជាលោកយៈនេះរឿងដែលនៅក្នុងគំនិតរបស់អ្នកដតីដែលគ្រាន់តែអ្នកដតីពន្យល់សោះហ្នឹងទោះបីយើងយល់ក៏វាមិនដល់កម្រិតអ្នកពន្យល់ដែរជួនកាលវាមិនអាចទៅប្រែតពលត្រូវពលត្រូវរហូតបានទេអានឹងយើងសិក្សាម្ដងទៀតផងហើយពិចារណាមើលខ្លួនឯងទៅវាមិនមែនជារឿងចង់ចាញ់ចង់ឈ្នះអីពាក្យហ្នឹងទេ ហើយដូចជាពាក្យហៅសាសនាមិនសាសនាអីហ្នឹងហៅស្អីហៅទៅសំខាន់ធ្វើត្រូវអត់ដូចយើងបើកគណៈបកអញ្ចឹងបកអីបកទៅបកប្រជាធិបតេយ្យបកទៅប៉ុន្តែអត់ប្រជាធិបតេយ្យណាដឹងឧទាហរណ៍ដូចសម័យពលពតអញ្ចឹងមិនសង្គមអីអីស្អីសម័យពលពតដែរអីញាតិញោមណាចាំ កម្ពុជាប្រជាធិបតេយ្យឥឡូវយើងឈ្មោះហើយយើងឆ្លោះគ្នាអីរឿងឈ្មោះ សំខាន់គោលនយោបាយ សំខាន់ការប្រតិបត្តិទៅវាត្រូវអត់ណាវាត្រូវអត់ហើយសាសនានេះវាចែកជាពីររួចស្រេចទៅហើយដែលយើងកុំអោយច្រឡំថាសាសនាដែលជឿយោជឿយោហ្នឹងមិនអ្នកប្រាជ្ញនឹងចែករួចហើយមិនអ្នកប្រាជ្ញយើងឯងព្រះអង្គហៅដែរហ្នឹងចែកទៅពីហិរៈពីហិរៈសាសនាហើយនឹងពុទ្ធសាសនានឹងឯង ពេលរៈសាសនាគឺជឿយកតែមកដល់ពុទ្ធសាសនាអត់ទេយកការសិក្សាការបដិបត្តិជាធំអញ្ចឹងណាហ្នឹងពេហរៈមានន័យថាក្រៅពីពុទ្ធសាសនាហើយដល់ពុទ្ធសាសនាតែឯងហ្មង គឺគឺដាច់មុខតែឯងហ្មង គឺអត់មានជឿរបស់ខាងក្រៅទេលោកចែកអញ្ចឹងហើយតា យើងទៅជាប់អីនឹងពាក្យសាសនាយើងមួយឆ្លោះគ្នាសំខាន់ថាយើងប្រតិបត្តិត្រូវអត់តែប៉ុណ្្នឹងឯងចង់ហៅអីហៅទៅអានឹងបញ្ញត្តិតាដូចមនុស្សអញ្ចឹងដូចឈ្មោះសុកជា ស្មានថាសុកណាស់ឈឺរហូតមកគេដាក់សុកជានោះបាទអាត្មាក្រោយមកគ្រូដាក់ឈ្មោះคลายមកអឺសុកជាវិញទៅបាត់ខទៅមនុស្សឈ្មោះសុកមនុស្សឈ្មោះអីមនុស្សឈឺហ៎ ហើយយើងទៅនាំគ្នាទៅប្រកែកគ្នាមនុស្សនឹងឈ្មោះសុកសោះមិនក៏វាឈឺថាអាហ្នឹងគេហៅគេហៅតាដោយពាក្យវិន័យអញ្ចឹងវិន័យហ្នឹងគឺដឹកនាំកាយវាចាអីចឹងកុំហៅវិន័យហៅច្បាប់វិញទៅក៏វាវាមិនអីវាមិនអីសំខាន់យើងត្រូវធ្វើត្រូវអត់ធ្វើត្រូវអត់រឿងថ្មឧទាហរណ៍នឹងបាក់អញ្ចឹងខ្វាយបាក់ព្រោះព្រោះសឹងអីហ្នឹង ហើយយើងទៅឆ្លោះគ្នាទៅចែកគ្នាឈ្មោះបកហ្នឹងកម្ពុជាប្រជាធិបតេយ្យសិទ្ធស្មើគ្នាស៊ីបងអស់គ្នាទៅស្លាប់ពេញណានៃហ្នឹងកម្ពុជាប្រជាធិបតេយ្យដូចមនុស្សមនុស្សខ្លះឈ្មោះនេះឈ្មោះនោះបានសំខាន់ ការប្រព្រឹត្តរបស់គេហើយរឿងសាសនាវាចែកជាពីរដាច់ដាច់ឈឹងហ្មង ពេលហិរៈសាសនានិងពុទ្ធសាសនាដាច់ដាច់គ្នាឈឹងហ្មង គឺតឯងហ្មង គឺវាពាក់ព័ន្ធនឹងការសិក្សានិងការពិសោធន៍ពុទ្ធសាសនានឹងហើយពុទ្ធសាសនាហើយសាសនាហ្នឹងក៏ភឿនពាក្យឯណាប្រែថាសាសនាប្រែ ថាជំនឿវាគ្មាន ពាក្យសាសនាមិនមែនប្រែថាជំនឿទេសัพបល័យណាប្រែសាសនាប្រែថាជំនឿវាអត់ប៉ុន្តែដោយសារយើងប្រើប្រែពីពាក្យថា religion ហ្នឹង religion មកពី religio it's mean binding to god អានឹងវាមានតែជំនឿនឹងឯងអានឹងត្រូវពាក្យ religion អញ្ចឹងបានគេពាក្យអឺពេលវិភាសាថា is buddhism a religion no buddhism is not a religion ឃើញទេអានឹងពាក្យពាក្យអង់គ្លេសគឺมันអាចចាត់ទុកពុទ្ធសាសនាជា religion ទេព្រោះ religion គឺ binding to god គឺ must pray to god ប៉ុន្តែ Buddhism, no, no, is the teaching of Buddha. Buddhism is the the chúng các cái hạ hatha religion of wisdom. Thành chân các bạn này, religion religion đâu, bạn tên religion of wisdom. bản nhà để để đào kia rồi bỏ chẳng <coughs> lâu chọn ấy tư. ពុទ្ធសាសនាហៅទៅពុទ្ធសាសនោហៅទៅពាក្យស្អីហៅទៅមិនមើលការប្រើរបស់យើងរាល់ថ្ងៃមើលវា វាអត់ត្រូវវាអត់ត្រូវនឹងពាក្យជាពុទ្ធសាសនានឹងយើងទៅគោរពអ្នកតាយើងទៅរົບគោរពខ្មោចយើងទៅគោរពស្អីនោះហើយដល់អញ្ចឹងទៅបានពួកយេស៊ូវគ្រីស្ទគេបូកសរុបចូលត្មងទៅអឺមើលពួកពុទ្ធសាសនា ពួកអ្នកគោរពរូបសំណាកពួកអ្នកគោរព ដែលរក្សាតាំងអីអីចឹងគេសរុបមើលចរិតរបស់យើងវាទៅអញ្ចឹងពុទ្ធសាសនាអត់អាក្រក់ទេរឿងអ្នកធ្វើទេ ដូចអាត្មាលើកឈ្មោះបកចឹងថាបកគោលនយោបាយគឺថាมันអាក្រក់ទេវាមិនអាក្រក់ទេបើសំខាន់ទៅដល់គោលដៅអត់ត្រង់អត់ណាឥឡូវយើងហៅថាពុទ្ធសាសនាទេបើយើងទៅពាក្យថាពុទ្ធសាសនាប៉ុន្តែនៅក្នុងពុទ្ធសាសនាហ្នឹងមានស្អីគឺមានអរិយសច្ចៈធម៌4ហ្នឹង វាគិតថាផ្លាកទៅអាហ្នឹងហៅក្រៅទៅមានស្អីហែកមើលក្នុងទៅមានអីអានោះហើយមកទៅអីផ្លាកខាងក្រៅដោយបកើតបៈមួយហ្នឹងវាមិនមែនបៈហ្នឹងคล้ายទៅជាបៈល្អដោយសារតែដាក់ឈ្មោះត្រូវទេមិនមែនទេហៅឈ្មោះបៈហ្នឹងត្រូវត្រូវឧទាហរណ៍ថាបៈអភិវឌ្ឍកម្ពុជាឬក៏បៈរួបរวมជាតិឬក៏បៈសង្គ្រោះជាតិឬក៏បៈអីទៀត បាក់អីបាក់ទៅដាក់ឈ្មោះព្រោះមិនដាក់ទៅប៉ុន្តែបើដើរវាអត់កើតវាមិនត្រូវហ្នឹងហើយបាក់មិនសូវព្រោះក៏ដោយប៉ុន្តែរៀបចំគោលនយោបាយកើតវាល្អហើយសាសនាចឹងដែរវាគ្មាន ទៅចាំបាច់ឆ្លោះគ្នារឿងពាក្យសាសនាទេតែធ្វើខុសចង់ណែឯងដាក់ដាក់ស្អីក៏មិនត្រូវដែរតែធ្វើខុសព្រោះมันអាចសម្រេចគោលដៅបានដោយសារតែហៅឈ្មោះទេបុណាកូនខ្មែរ ករណាគុណម្ចាស់ករណាចង់ដឹងថាតើសម័យនេះ ហើយ បើយើងជឿលើឆ្នាំខែ ដើម្បីរកគូប្រេងឬប្តីប្រពន្ធតើយ៉ាងណាដែរតើតាមប្រពៃណីបុរាណអឺគិតខ្លួនឯងមើលទៅបើស្រឡាញ់គ្នាហើយតោះថ្ងៃខែមិនមិនការឲ្យវានាំឲ្យសុខជឿទៅ ប្រត់ប្រាស់គ្នាទៅកុំបានគ្នាទៅ យើងចិត្តតែគិតអញ្ចឹង នៅតែមានសេរីភាពអញ្ចឹងនៅស្រុកយើងគេដាក់សេរីភាពក្នុងជំនឿជឿអីជឿទៅបើជឿគិតថាបានសុខជឿទៀតទៅហើយបើជឿឲ្យព្រាត់ប្រាស់គ្នាជឿទៀតទៅរឿងនៅលើកណ្ដាប់ដៃខ្លួនឯងសោះទៅឲ្យថ្ងៃខែគ្នាមិនដឹងខ្យល់អីមកបំបែកបំបាក់កើតណាយើងគិតមើលហើយថ្ងៃអង្គារច័ន្ទពុទ្ធបរហោះអីហ្នឹងសម័យពុទ្ធគ្មានណាហៅហ្នឹងថ្ងៃហ្នឹងមានណាហៅថ្ងៃអញ្ចឹងទំសម័យក្រោយគេបង្កើត calendar គេ កើតអីអីក្រោយ សម័យពុទ្ធគេហៅថាកាលបៈសុគបៈខ្នោតរណូចអីចឹងហ្នឹងហើយថ្មដូចជាមិនចង់ឆ្លើយអីទៀតទេសម័យនេះហើយបើយើងឥឡូវយើងគិតជីវិតយើងប្រែប្រួលអីបានខ្លះឧទាហរណ៍ថា យើងកើតមកគម្រានគម្រានអីសោះហើយ20ឆ្នាំក្រោយចេះអត់វាអត់ចេះទេយើងកាយយើងអូបណ្ឌិតរៀនប៉ុណ្ណេះឆ្នាំប៉ុណ្ណោះឆ្នាំឬតែរៀនយូរឆ្នាំយើងថាចេះតាមពិតវាមិនមែនអាយុឆ្នាំណា មិនអាឆ្នាំយូរធ្វើឲ្យចេះណាមកពីគ្នាប្រឹងរៀនទេតាមពិតអាយុឆ្នាំហ្នឹងវាអត់មានឲ្យចេះស្អីទេអត់ទេគាត់ថាគ្នាប្រឹងច្រើនដងប្រឹងច្រើនច្រើនដងវាទៅជាចេះទៅហើយដល់យើងថាអូគាត់រៀន20ឆ្នាំទេ30ឆ្នាំក៏ដោយតើអត់រៀនអត់ប្រឹងវាអត់ចេះឃើញឆ្នាំវាអត់មានអតិពលទេពិចារណាបន្តិចនៅលើកោបនៅលើកោកហ្នឹង អ្វីវាអាចប្រែប្រួលវាអាចផ្ដល់សុខទុក្ខវាទោះមាន ចលនាឧទាហរណ៍ថាឥឡូវស្មាត្រូវធ្វើលំហាត់មួយប៉ុន្តែ1ម៉ោងនោះស្មាអត់ធ្វើអីទាំងអស់អង្គុយស្ងៀមហើយជិះមើលលំហាត់នឹងហើយអត់អត់ហើយទេតើអត់មានសកម្មភាពវាអត់មានទទួលលទ្ធផលទេអញ្ចឹង cause and effect យេតបពវេទេសង្ហេតទេសង្ហេតុងតថាគតោធัวទាំងឡាយកើតសុទ្ធតែមានបច្ច័យឃើញទេហើយពុទ្ធនិយាយពីអាហេតុបច្ច័យហ្នឹង ហេតុបច្ច័យហ្នឹងហេតុអញ្ចឹងវាផលអញ្ចឹងហេតុអញ្ចឹងវាផលអញ្ចឹងហើយទោះស្ដាប់អ្នកវិទ្យាសាស្ត្រហ្នឹងចេះតាមតែប្រពុតហ្នឹងនៅលើគោកតារឿងយើងពិចារណាបានតារឿងហ្នឹងមើលថ្ងៃខែមើលពួកអូស្ត្រាលីមើលពួកអាមេរិកកាំងឯគេមិនដែលទៅគុណគូហោរាស្អីផងគឺរស់ស៊ីមានរស់បធោហើយយើងនៅតែចឹងឯងដូចខ្មែរនិយាយលេងលេងនិយាយថា រឿងគួររសាយើងមិននាំគ្នារសាទេអារឿងគ្មានប្រយោជន៍ហ្នឹងរសាអូយរសាខ្លាចបាត់អូបាត់ប្រពៃណីអូបាត់ទំនៀមទម្លាប់ហើយជួបបុរាណហ្នឹងស្អីបុរាណហ្នឹងមនុស្សតាហើយយើង100ឆ្នាំក្រោយមិនបុរាណដែរមិនបុរាណបោះក្មេងរាប់ពាន់ឆ្នាំក្រោយដែរហើយបើយើងគ្មានគំនិតបង្កើតស្អីសោះគ្មានស្អីល្អសម្រាប់គេសោះបុរាណអត់ប្រយោជន៍យើងទាំងអស់គ្នានឹងទៅជាចាស់បុរាណទាំងអស់ហ្នឹង ហប់រួយហប់ប៉ុនឆ្នាំទៅបុរាណហើយកុំឆ្ងល់ពេកបុរាណហើយប៉ុន្តែមើលទាំងវើរបស់យើងរាល់ថ្ងៃវាត្រឹមត្រូវទាំងអស់ទេបើទាំងវើរបស់យើងរាល់ថ្ងៃដែលជាចាស់បុរាណរបស់ក្មេងរាប់រយឆ្នាំទៅមុខវាអត់ត្រូវទាំងអស់បុរាណពីមុនក៏ខុសដែរអញ្ចឹងបើយើងចង់ទៅដឹងអាពីមុនហ្នឹងមើលតែឥឡូវយើងដឹងហើយមនុស្សពីមុនវាល្មិចបើតែឥឡូវទៅដឹងហើយវាមាន ខុសវាមានត្រូវអញ្ចឹងអាបុរាណពីមុនសំទោសមិនមែនអាទេ បុរាណពីមុនហ្នឹងក៏មិនមែនត្រូវទាំងអស់ដែរដូចសម័យពពុទ្ធខ្វះអីអ្នកធ្វើខុសសម័យពពុទ្ធផងព្រះអង្គគង់នៅផងលោកខ្លះខលសងាប់សម័យពពុទ្ធនឹងខ្លះទុខលមួយមេស្វាក៏មានហើយបុរាណចឹងចឹងឯងមកយើងធ្វើតាម អូលោកខូចមួយមេស្វាមកលោកបុរាណណា2500ឆ្នាំជាងមុនទុខូចមួយមេស្វាតែទេលោកធ្លាប់ខូចមួយមេស្វាយើងកូនចានជំនាន់ក្រោយត្រូវខូចមួយមេស្វាដែរធ្វើតាមបុរាណចង់និយាយលេងឯងដូច ទេវតតអីចឹងណាទេវតតមនុស្សបុរាណដែរតា មានឥឡូវណា នេះអ្នកសួរស្មាមើលតនខ្លះអត់ខ្លះបើលោកសូត្រធัวសពថ្ងៃច័ន្ទអង្គារពុទ្ធពហោះលើករាសីនេះជាធัวព្រះដែរឬទេហ្នឹងហើយចង់ថាអ្នករំលាយធัวព្រះហើយហ្នឹងរំលាយធัวព្រះអង្គហើយបើដែលនាំគ្នាធ្វើអញ្ចឹងមានមកលើកអីទេអត់ទេទៅលើករាសីមាន លើកស្អី ទៅសូត្រមុនរត់តលុយហ្នឹងថាអញ្ចឹងចោះធ្វើឲ្យតែគេធ្វើទៅពិធីនេះពិធីនោះទៅរស់បានដោយសារតែអញ្ចឹងបុនមួយមួយមិនបានតិចណាទាំងអាចារ្យទាំងលោកគ្នាបានស្អីយល់បើធ្វើតែអញ្ចឹងឃើញវាបិទបាំងឯងអីចំណាំមើលចាំពាក្យសម្ដីអាត្មាទៅ ពិធីកាន់តែច្រើនធัวពុទ្ធតួពុទ្ធសាសនាហ្នឹងបាត់ឲ្យនៅសល់តែរូបឯងយើងនិយាយសាមញ្ញធម្មតាថាពលឹងវិញ្ញាណហ្នឹងបាត់ឯងវានៅសបកមើលឃើញ ឃើញរូបភាពឃើញវត្តឃើញលោកឃើញដូនជីប៉ុន្តែតួពិតរបស់ពុទ្ធសាសនាហ្នឹងអត់ទេអត់នៅទេនៅតែវិធីហ្នឹងអឺថ្ងៃនេះមុននឹងឆ្លើយសំណួរផ្សេងផ្សេងខ្ញុំកណាអាត្មា មានធម្មកថាខ្លីប្រពខាងដើម អំពីការសែបគប់ហើយនឹងការសង្គ្រោះនៅក្នុងមង្គលសោតព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់រៀងមេតិកាខាងដើម គឺការសែបគប់ ខាងដើម គឺនៅចន្ទាបំផុត នៃកិច្ចបដិបត្តិរបស់ យើងមង្គលទាំង38ប្រការចុងបំផុត គឺបញ្ចប់ទុកតែម្ដង គឺរហូតទៅដល់ សម្រេចព្រះអរហន្តដែលចិត្តលោកធម៌ប៉ុលត្រូវមិនញាប់ញ័រគឺចិត្តព្រះអរហន្ត ប៉ុន្តែយើងរាល់ថ្ងៃហ្នឹងយើងច្រឡំយើងនិយាយជើងកាលយើងថាយើងមិនញាប់ញ័រដោយលោកធម៌ហ្នឹងអានឹងព្យាករស្មើនឹងព្រះរហន្តហើយព្រះរហន្តបានលែងញាប់ញ័រដោយលោកធម៌លំដាប់ទៀបបំផុតនេះធម៌នេះគឺ សម្រាប់ពុទ្ធជនអសេវនាចពាលណੰបណ្ឌិតានញ្ញសេវនាធម៌នេះមិនសំដែងចំពោះអរិយបុគ្គលទេគឺសម្រាប់ពុទ្ធជន ពុទ្ធជនយើងនឹងព្រះអង្គប្រៀបដូចជាដៃដែលមានរបួសមានដំបៅដំបៅហ្នឹងមិនមែនដំបៅក្រៀមទេគឺដំបៅងាដំបៅប្រស្រុកខ្មែរគេហៅដំបៅយួនដំបៅកាចកាលណាបើចលក់ ទៅក្នុងឆ្នាំពឹសវិជ្រាប សន្តានចិត្តរបស់ពុទ្ធជនយើងនឹងគឺជាសន្តានចិត្តដែលមានរបួសវាងាយនឹង get influence ងាយនឹងទទួលឥទ្ធិពលអំពីមនុស្សដែលយើងសែបគប់នោះ ការសែបគប់នោះគឺជាចង្កូតមួយសម្រាប់ជីវិតរបស់យើងដែរយើងមើលមនុស្សយើងមើលតែភាសាសាសដឹងហើយតំបន់ណាមនុស្ស និយាយសំនៀងយ៉ាងម៉េចសំនៀងរបស់ មនុស្សដែលកើតមកឬក៏នៅទីនោះ រមែងមានសំនៀងបែបនោះឥទ្ធិពលនៃអ្នកដតីដែលខ្លួនឯងចូលចិត្តនឹងវានឹងជះមករកយើងរឿយរឿយរឿយរឿយរឿយរឿយដោយយើងមិនចាំបាច់ប្រឹងធ្វើត្រាប់តាមទេរហូតដល់ព្រះអង្គប្រៀបនឹងដើមឈើ ដែលដោះចាក់ឫសចូលគ្នាគង់ឆ្លងរសជាតិបើទោះជាថាបណ្ដោពេជ្រវានៅតែជាបណ្ដោពេជ្រស្វាយវានៅតែជាស្វាយក៏ប៉ុន្តែកាលណាវា ដោះចាក់ឫសចូលគ្នាផ្លែស្វាយនឹងអាចល្វីងមនុស្សយើងក៏ដូចគ្នាចឹងដែរហើយក្នុងអត្តកថាប្រាប់ច្បាស់ហ្មងថាប៉ុន្តែបើយើងរៀន មិនមិនយល់អត្តន័យយើងថាអីក៏ប្រកាន់មិនហ្នឹងណាតាមពិតអត់ទេអត់ប្រកាន់ទេកន្លែងហ្នឹងអញ្ចឹងបានចង់និយាយពីការសែបគប់ហើយនឹងការសង្គ្រោះផ្សេងគ្នា មនុស្សដែលត្រូវសែបគប់ហ្នឹងព្រះអត្តកថាចារ្យ definition ហ្នឹង commentary ហ្នឹងគឺពន្យល់ច្បាស់ហ្មងថាត្រូវចូលទៅសែបគប់មនុស្សដែលមាន កម្រិតខ្ពស់ជាងយើង ហើយបើយ៉ាងហោចក៏ប្រហាក់ប្រហែលមិនឲ្យសែបគប់មនុស្សដែលមានកម្រិតទាបជាងឯងទាំងផ្នែកចំណេះដឹងទាំងផ្នែកគុណធម៌ទាំងផ្នែកប៉ិនប្រសពឆ្លាតវៀងវៃអីសពគ្រប់ហ្នឹងឲ្យតែផ្នែកល្អគឺត្រូវសែបគប់មនុស្សដែលមានកម្រិតខ្ពស់ជាងយើងឬក៏ប្រហាក់ប្រហែលប៉ុន្តែបើយើងស្ដាប់មកកណាត់ប៉ុណ្ណឹង យោអីក៏រើសអើងម៉េះពាក្យថាសែបគប់គឺជាការយកជាគ្នាយកជាគ្នា ជាគូកនជាមិត្តសម្លាញ់ជា model ពេញចិត្តក្នុងធម៌ឬក៏របស់ផ្សេងផ្សេងរបស់បុគ្គលហ្នឹងហើយច្បាស់ណាស់ចំណុចនេះច្បាស់ណាស់យើងអ្នករៀនសូត្រចឹងដែរបើថាតំបន់ណាសម្បូរអ្នករៀនគឺយើង ស្រឡាញ់ការរៀនបណ្ណាសបោមនុស្សខ្ជិលរៀនយើងក៏ខ្ជិលរៀនឧចិត្តរបស់ យើងទាំងអស់គ្នានឹងភាកច្រើនមិនមែនចិត្តជារបៀបពពោរិស័តទេពពោរិស័តធម្មជាតិរបស់ពពោរិស័តភាកច្រើននឹងគឺថាវិរិយៈនឹង ទៅមិនបាច់គេបបួលទេប៉ុន្តែនិស័យតិចណាស់ដែលថាជានិស័យពពុទ្ធនោះនិស័យច្រើន ជាសាវកវាតលតែ មានការអប់រំមាន ការប្របែបបួលប៉ុន្តែប្រសិនបើនិយាយអំពីការសង្គ្រោះវិញអត់រើសហេអត់រើសឆ្លាតមិនឆ្លាតល្អមិនល្អពីព្រោះអានោះវាទៅដោយចិត្តមេត្តាណានឹងយើង យើង កុំអោយរៀនតែមួយផ្នែកអីយើងអត់យកមកបូកផ្សំចូលគ្នាហាក់ដូចជា ឃើញថាធัวនឹងអីក៏ប្រកាន់ម៉ែមិនរាប់អានគ្នា គ្នាផឹកមែនបិណ្ឌចិត្តល្អតើអឺគឺមានតែស្អីរាប់អានប៉ុន្តែបើរាប់អាន ចូលចិត្តយូរយូរដើរជាមួយយូរយូររឿងអីមិនផឹកដែរពួកគេផឹកអស់ហើយតែមកងាកមិញហ្នឹងសួរអាចារ្យម្នាក់ដែលគាត់ក៏កំថាឈ្មោះ នៅលោកទេសនាសន្តំសនួនដែរប្រហែលកំពុងឮដែរក៏មិនដឹងឯនេះបាទសួរមិនទៅមានវិជាមានអីទេឥឡូវម្ដងមកកាលព្រោះទៅការគេអីម្ដងមកកាលមិនផឹកវាមិនកើតឃើញទេឃើញសង្គមដែលយើងចូលទៅមនុស្សមនុស្សជុំវិញខ្លួនយើងគេធ្វើអស់ហើយអញ្ចឹងការស្រូបទាញរបស់គេវាខ្លាំងជាង ទោះជាមិនចង់ហ្នឹងក៏ត្រូវផឹកកំដរគេដែរឃើញទេហើយមិនដឹងថាបានអីមកវិញពីអ្នកទាំងអស់គ្នាហ្នឹងហ្នឹងបានថាកណាគ្រប់អង្គទេសនាទេសនាហ្នឹងជួនកាលគុំនិយាយឲ្យលើសសមត្ថភាពទេណយជួនកាលត្រឡប់ទៅវិញធ្វើមិនបានខ្មាស់គេចំណុចស្រាចំណុចស្អីស្អីហ្នឹងណាឥទ្ធិពលសង្គមអ្នក នៅជុំវិញខ្លួនយើងពិតជាខ្លាំងជាងបានជាការសែបគប់នឹងសំខាន់មែនតើ រាប់អានស្និទ្ធស្នាលជាមួយអ្នកជក់បរិយយូយូយូយូយូយូជក់ដែរតែថ្មអញ្ចឹងពីក្មេងថាអត់ជក់ទេប៉ុន្តែនៅជាមួយអ្នកជក់យូក្លិនគេវាចិត្តតែភាយមកជក់ដបងហ្នឹងជក់ប្រឡប់ទេឧទាហរណ៍ថានៅបន្ទប់ជាមួយគ្នាបើគេជក់បើមិនជក់ដែរដូចស្អុយបរិយគេដែរបឺតដែរបឺតហ្នឹងបឺតប្រឡប់ក្លិនគេប៉ុន្តែយូយូយូវាមិនមែនបឺតប្រឡប់អីបេតមែន ជក់ឡើងញៀនអស់មួយឆ្នាំជាងនឹងចឹងការសែបគប់សំខាន់ការសែបគប់មិត្តមិនសំខាន់ថាត្រូវមានមិត្តច្រើនរាប់រយនោះទេសម្រាប់ជីវិតយើងម្នាក់ម្នាក់នោះមិត្តភ័ក្តិដែលជិតស្និទ្ធដែលជាមិត្តជាកល្យាណមិត្តមិនចាំបាច់មានរាប់រយទេមិនចាំបាច់មានរាប់រយទេ ដើម្បីជីវិតរស់នៅ ល្អក្នុងសង្គមមួយ ដូចជាមិនចាំបាច់មានមិត្តជិតស្និទ្ធនឹងរហូតដល់រាប់រយផងមានតែម្នាក់ពីរនាក់បីនាក់ប៉ុន្តែ ជាមិត្តយល់ចិត្តយល់ថ្លើមជាមិត្តល្អជាកល្យាណមិត្តគ្រប់គ្រាន់ ក្រៅពីនោះពាក់ព័ន្ធជាមួយនឹង business ពាក់ព័ន្ធនឹងអីត្រឹមតែ ជាអតិថិជនអញ្ចឹងក៏បានធម្មតាបើថាថាមិត្តស្និទ្ធស្នាលមិត្តដែលដែលកាត់កាលមែនទេហ្នឹងតែ2 3នាក់អីទៅក៏បានដែរ ប៉ុន្តែយើងខ្លាចតែមនុស្សក្នុងសង្គមមិនរាប់អានផឹកមានផឹកដើម្បីខ្លួនឯងផឹកដើម្បីគេអីចឹងទៅគេអញ្ចឹងអស់ហើយចុះអាគេនឹងផឹកមួយម៉ាត់ហើយបាត់ទៅវិញហ្នឹងមានស្អីហ្នឹងណាកាលណាទៅយកគួសំកុំអោយវាច្រឡំគេអីបន្តិចតែប៉ុណ្ណឹងត្រូវខ្លួនឯងហ្នឹងបាត់ម្ចាស់ការខ្លួនឯងបាត់ហើយអាត្មានិយាយនេះកុំថាឡើយដល់ទៅកុហកធម្មតាទោះបីជាបន្តិចបន្តិចសឹកទៅវិញហ្នឹងភាកច្រើនស៊ូអរួចទេកន្លែងហ្នឹង អញ្ចឹងហើយបានជាពាក្យសំដែងធัวសំដែង អានឹងសំដែងយ៉ាងម៉េចសំដែងសំដែង គេពេបមាត់សំដែងសំដែងគេពេបមាត់ដល់វាខ្មោចទេមើលតែសឹកមកវិញវាផឹកដូចតាអញដែរអានឹងអញ្ចឹងវាយើងអ្នកទៅមុនមុនហ្នឹងអញ្ចឹងសិតធ្លាប់ទេសនាសិតធ្លាប់អីអញ្ចឹងវិលមកវិញគណៈឲ្យឲ្យជាគណិតខ្លះទេថាការសែបគប់ត្រូវរើសបុគ្គលប៉ុន្តែបើការសង្គ្រោះគឺ មិនរើសបុគ្គលឆ្លាតមិនឆ្លាតធ្វើម៉េចឲ្យតែមនុស្សនឹងមានទុកមានលំបាកទោះបីក្នុងឋានៈយ៉ាងម៉េចក៏យើងសង្គ្រោះបានដែរនឹងធัวសង្គ្រោះអត់មានរើសហេកុំដេញនិយាយពីធัวសែបគប់ហើយយើងយកមកខ្ទាស់ថាអញ្ចឹងចុះចោលមនុស្សកំសត់ទូរគតមនុស្សអន់អន់ទៅណាទៅថាមនុស្សនឹងអត់ចោលទេត្រូវសង្គ្រោះគេនេះពាក្យសង្គ្រោះនឹងសែបគប់ខុសគ្នាដាច់ហ្មង សង្គ្រោះគឺសង្គ្រោះមនុស្សទន់ខ្សោយមនុស្សល្ងងមនុស្សក្រីក្រកំសត់ហ្នឹងយើងត្រូវសង្គ្រោះឥឡូវនេះនឹងចូលទៅឆ្លើយសំណួររបស់ញាតិញោមសួរថាខ្ញុំកណាចង់សួរតើមានផលកម្មអ្វីខ្លះដែលនាំឲ្យ មនុស្សសត្វមាន កំណើតមិនដូចគ្នាខ្លះមានកំណើតឧត្តមធម្មតាថោកទាប កំណើតខុសគ្នាព្រោះកម្មខុសគ្នាហ្នឹងណាអឺបើថាអ្វីខ្លះឲ្យអាត្មារាប់នោះរាប់វាមិនអស់ហើយបើគាត់ថាការសាងវាខុសគ្នាសាងវាមិនដូចគ្នាយើងមើលអតីតកាលមិនឃើញយើងមើលតែបច្ចុប្បន្នទៅឃើញមនុស្សធ្វើមានដូចគ្នាណាឥឡូវយើងកុំគិតទៅដល់កំណើតយើងគិតតែការរស់នៅ សាងប្រយោជន៍អនាគតរៀងខ្លួនហ្នឹង ផ្ដើមកិច្ចការងារផ្សេងគ្នាលទ្ធផលខុសគ្នាបាត់ហើយបើទៅរៀនខាងពេទ្យទៅចង់បញ្ចប់ធ្វើគ្រូពេទ្យធ្វើដុកទ័រអាគណៈរៀនហ្នឹងដូចកម្មហើយនោះអំពើហើយនោះកំពុងតែធ្វើហើយនោះតើបានចំណេះដឹងយកមកធ្វើពេទ្យខ្លាយជាជាគ្រូពេទ្យជាផលរបស់វាកម្មផលមើលបច្ចុប្បន្នហ្នឹងចាំបាច់មើលអតីតកាលអី ខំរៀនគណិតវិទ្យាតាំងពីសអពីលេខ1លេខ2មកម៉េះអាការសន្សំទន្ទិញនឹងយកស្អីទៅទន្ទិញយកស្អីទៅរៀនគឺចិត្តគំនិតរបស់យើងនឹងដែលវាកើតជាមួយនឹងការប្រព្រឹត្តនោះជាកម្មហើយដល់លទ្ធផលបានមកវិញវាចេះឃើញទេកម្មផលតាមពុតនៅលើកោបប៉ិនយើងចូលចិត្តគិតតែកន្លែងមើលមិនឃើញបច្ចុប្បន្នហ្នឹង តទេតទេទៅជេរបចោគេទៅដល់គេវាយបែកមកហ្នឹងសំហើយពួកជើងជេរបចោគេទៅឌឺគេទៅគេដាក់ភោងមកឧទាហរណ៍ថាអឺយើងដើរពីផ្ទះទៅសាលារៀនអាចលនាដើរហ្នឹងជាកម្មហើយដល់ដល់ហ្នឹងជាផលកាយកម្មអាដើរទៅហ្នឹង ទៅទៅដល់នឹងជាផលរបស់វាកម្មកម្មនឹងស្អីថាការងារប្រែមកសាមញ្ញថាការងារកម្មៈនឹងប្រែថាអំពើប្រែថាការងារប៉ុន្តែថ្ងៃវាផ្អាប់ពាកទៅក្នុងរឿងជំនឿខុសទៅវាឲ្យតែនិយាយរឿងកម្មផលហ្នឹងវាដូចនៅឯណាឯណីជារឿងមើលមិនឃើញតែហ្មង រឿងមើលអត់ឃើញមកប៉ុន្តែពិនមានអីរឿងមើលមិនឃើញមើលឃើញមើលខំរៀនចេះខំដើរដល់កាន់តែប្រាថ្នាអត់ដើរអត់ដល់ប៉ុណ្្នឹងចាស់រឿងខុសគ្នាហ្នឹងមកពីចាប់ដើមធ្វើហេតុខុសគ្នាបានខុសគ្នា